បាទសួស្តីបងប្អូនទាំងអស់គ្នា បាទថ្ងៃនេះមកធ្វើបទបង្ហាញស្ដីពីការកាត់ធៀងប្រទាលកតុយក្ពើទៅឲ្យម៉ួយម៉ួយដែលគាត់កំងហើយអរគុណសម្រាប់អតិថិជនដែលគ្រប់គ្រងនៅប្រទាលកតុយក្ពើរបស់ខ្ញុំបាទឈ្មោះថាសេរីកសិកម្មបាទ channel របស់ខ្ញុំឈ្មោះថាសេរីកសិកម្មអញ្ចឹងបាទបងប្អូនទាំងអស់គ្នា ត្រូវការប្រទាលកតុយក្ពើ តាក់ទងខ្ញុំបានបាទហើយផ្ញើគឺ25ខែក្រុងជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺធៀងគឺធំធំគឺយើងធៀងនេះគឺយើងជែលវាពេញពេញគឺចាប់ពី2ឆ្នាំឡើងទៅ គឺជែលវាពេញហើយអញ្ចឹង គឺយើងលក់ឲ្យមួយពួកគាត់មានភាពសមាជិកនេះគឺយើងឡើងដើម្បីត្រៀម រៀបចំឲ្យមួយគឺ10គីឡូបាទជាប្រចាំគឺរាល់3ថ្ងៃ10គីឡូ3ថ្ងៃ10គីឡូគឺមួយមួយនិងនៅមួយផ្សេងផ្សេងទៀតហើយធៀងពទាកតុយកពើរបស់ខ្ញុំថ្ងៃអនាគតនឹងគុតគង់ទៅលើទីផ្សារអត់ក្រាន់ទេអញ្ចឹងខ្ញុំនឹងព្យាយាមបន្ថែមបាទបន្ថែមដីដើម្បីដាំឲ្យបានរាប់រយរាប់ពាន់រាប់ម៉ឺនដើមដើម្បីគ្រប់គ្រងទីផ្សារទាំងស្រុកនិងក្រៅស្រុកនៅពេលអនាគត បាទហើយបាទពុកម៉ែបងប្អូនគិតថាវីដេអូនេះល្អកុំភ្លេច Subscribe និង Share និងចុចរូបកណ្ដឹងផងបាទហើយសូមអរគុណផងដែរប្រសិនបើពុកម៉ែបងប្អូនដែលត្រូវការធៀងកាពីកតុយកពើណាកុំភ្លេចតាក់ទងនៅលេខទូរស័ព្ទបាទអរគុណជម្រាបលាបាយបាយ